បាទឥឡូវយើងចូលមកដល់មេរៀនមួយទៀតបាទចំណងជើងថាចៃហ្វាងជៀនចៃហ្វាងជៀនហ្នឹងប្រមាថាននៅក្នុងបន្ទប់បាទនេះបាទ Kevin ប្រែមកថាអត្តបទអញ្ចឹងចៃហ្វាងជៀនបាទប្រែមកថានៅក្នុងបន្ទប់ចៃហ្វាងជៀនឬក៏ចៃហ្វាងជៀនលីលីលីមកនៅក្នុងនេះ chữ khói xấu xấu peo xấu peo sự ni tờ mà ចឹងគាត់សូវពេលហ្នឹងប្រើនាឡិកានាឡិកាដៃអញ្ចឹងតើនាឡិកាដៃនេះជារបស់អ្នកមែនទេចឹង A គាត់សួរអញ្ចឹងនេះបាទពុសឺ water មិនមែនរបស់ខ្ញុំទេ water water របស់ខ្ញុំ អញ្ចឹងគេដាក់ water នៅខាងចុងវិញពួកសឹក water មិនមែនរបស់ខ្ញុំទេសឹក war ប៉ាប៉ា ter បាទនេះគឺជាថាគឺជារបស់ប៉ារបស់ខ្ញុំបាទតើមកគេបញ្ជាក់ដាក់ខាងខាងក្រោយនេះដើម្បីបញ្ជាក់ពីកម្មសិទ្ធិដែលសារនេះប៉ាប៉ាជា noun អឺចឹងបាទអេគាត់និយាយតទៀតបាទតសោឈៀនបាទម៉ៃតើម៉ៃម៉ៃនឹងប្រាំមកថាយើងទិញស្លេងទី3បាទម៉ៃតសោឈៀនម៉ៃតើតសោឈៀនម៉ៃតើគាត់សួរចឹងថាតម្លៃប្រមាណទិញតម្លៃប្រមាណនេះអឺតសោឈៀនហ្នឹងមានថា ប្រមាណលុយអញ្ចឹងដែលម៉ាយម៉ាយថាទិញតើតើគឺយើងបញ្ជាក់អត្តន័យអញ្ចឹងអឺតើតំទិញអស់ប្រមាណអញ្ចឹងមានតម្លៃប្រមាណបាទសានឈៀនតរខ້ອຍមិនថាវាលើសពីច្រើនជាច្រើនពី3000យេនអញ្ចឹងអឺ នេះសានឈៀនសាឈៀនឈៀងពាន់ដោយអឺអឺដូចឈៀនអញ្ចឹងទៅយើង2000អញ្ចឹងទៅតតមណែច្រើនដល់ពេលយើងបកណែច្រើនជាង3000យេនណាខ້ອຍខ້ອຍបកវា តទេយើងបកថា5ថាលឿនហ្វាស់ បាទនេះបាទសៅប៉ែវបាទសៅប៉ែវសម្រាប់នីលកាហើយញ៉ៃការដៃចឹងទៅហើយឈានពាន់បាទសូមអរគុណសូមជម្រាបលា